អូយតែក៏ខ្ញុំកិច្ចម្ដងទៅហើយបើយាយចូលរៀនណាយាយជាអសបាត់ហើយមែនជាអសអញ្ចឹងយាយចង់ចេះអសដូចចាឯងដល់ហើយនេះយាយចាយនៅចង់ចេះអសទៅអីយាយយាយគេគេបង្រៀនចៅគេរៀនចំណែកយាយខ្ញុំគាត់ទៅវិវាយចៅថាឥឡូវមកចៅជួយបរៀនទៀតយាយបើថ្ងៃក្រោយមកយកពួកខ្ញុំដើរដើរមិនមកយកឲ្យពួកខ្ញុំដើរទៅផ្ទះខ្លួនឯង អើយបើខ្ញុំដឹងថាខ្ញុំនៅមួយយាយបាក់អញ្ចឹងខ្ញុំទៅរស់នៅមួយម៉ែបាត់ហើយយាយឲ្យចៅសុំទោសផងណាយាយណាចៅដឹងហើយថាគ្មាននរណាស្រឡាញ់ចៅជាងយាយចៅមិនធ្វើឲ្យយាយបាក់ទៀតទេមានតែយាយម្នាក់ឯងល្អជាងគេភាពយន្តជីវិតរឿងយាយខ្ញុំ មានផ្សាយជូនទេសនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើ កញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film